ពិតមានតែខ្លាចខ្លាចស្រីស្រីលើគិតមើលទៅដូចបីសាចគួរឲ្យខ្លាចខ្លាចជាខ្លាទៅទៀតណោបាទអងប្រាំងអងស្នេហ៍នេះខ្លោចតែទេតែទេខ្ញុំនឹងលែងអ្វីបើរកនៅក្មេងពេលយ៉ាងណាបើគ្មានប្រាក់គឺចាគេថារូបខ្មែរតែប្រាក់ផងច្បាស់

ចិត្តស្រីនួនទឹកលៀងនាងអើយនាងដូរស្នេហ៍ដូចខោផុតឡើងខ្ញុំឃើញគេល្អចង់អបអរសុំស្នេហ៍តែមិនហ៊ានទេមិនអួយទេខ្លាចខ្លាចស្រីស្រីលើគិតមើលទៅដូចមិនសាចគួរឲ្យខ្លាចខ្លាចជាខ្លាទៅទៀតផងបាទអត់ប្រាក់មកស្នេហ៍ តែប្រាក់សងច្បាស់ណាស់គេថារូបចាក់ចាក់ រុនព្រះ ទួយចិត្តសម្រាប់ភ្នែកជ្រៅហ៊ីភ្នែកថាហារជ័យ